បាទជីវ័នវ៉ាសួស្ដីបងនិយាយពីទម្រង់លេង Man City បងបាទបើមិនសិនតែយើងនិយាយពី Manchester Manchester City បាទសូមឲ្យលោកអាយជាតិបកស្រាយតិចទៅបាទសម្រាប់ខ្ញុំខ្ញុំលើកឡើងច្រើនលើកច្រើនសារហើយបាទ Manchester City គាត់បាទស្តៀងទៅនឹង Liverpool ដែរបាទគឺទម្រង់របស់គាត់ស្មើល្អតែគាត់នៅតែនៅអត់ប្រើប្រយុទ្ធបាទបាទបាទពីមុនមកគាត់ប្រើ Gabriel Jesus មួយដែលគាត់ដាក់ប្រយុទ្ធបាទឥឡូវ Jesus អត់សូវបានដាក់ទេប៉ុន្តែបំរើរបស់គាត់គឺអាចរកគ្រាប់បាល់បានទាំងអស់បាទ Sterling ទាំង Mahrez បាទឥឡូវកំពុងតែឡើងគឺប៊ឺណាដូស៊ីលវ៉ាបាទបំរើរបស់គាត់គឺស្មើបាទអញ្ចឹងគឺគាត់មិនបាច់ប្រើប្រយុទ្ធទល់ដូចជាអាក្វេរ៉ូដូចជាជេស៊ូពីមុនទេគឺគាត់លេងបំរើប្រយុទ្ធរបស់គាត់គឺស្មើជើងនីលវ៉ារបស់គាត់ដែរនិយាយនោះលីវើពូលមែនឆេស្ទ័រស៊ីគឺក៏គាត់ស្មើជើងល្អដែរហើយកដាលរបស់គាត់ល្អទៀតបាទកដាលរបស់គាត់មានរ៉ូទ្រី មានហ្វណាន់ឌីញ៉ូអញ្ចឹងគឺ ការគ្រប់គ្រងបាល់ការលេងបាល់របស់គាត់គឺ ស្មើជើងគ្នាល្អទាំងការពារទាំងប្រយុទ្ធទាំងបំរើ បាទអញ្ចឹងគឺពីច្រើនគាត់អត់សូវដាក់ប្រយុទ្ធទល់ទេគឺគាត់ឲ្យបំរើខ្លាយជាប្រយុទ្ធវិញបាទបាទបាទអញ្ចឹងមេធីក៏នៅតែល្អដែរបាទបាទរយៈនេះគឺឆ្នាំនេះគាត់អាចនឹងភាគរយច្រើននៅជើងឯក Premier League ហើយនឹង Champions League ក៏គាត់អាចយ៉ាងហោចណាស់ក៏ចូលដល់វគ្គ4ក្រុមចុងក្រោយដែរបាទបាទបាទ បាទអញ្ចឹងហើយបើសិនជាបាទលោកម៉ៃជាគិតថាសម្រាប់ Manchester City បច្ចុប្បន្នគួរតែបន្ថែមអ្នកណាទៀតឬក៏ខ្វះតំបន់ណាទៀតដែរទេ Manchester City បាទយល់បើគាត់ថែមប្រយុទ្ធមួយទៀតបាទល្អបាទប្រយុទ្ធមួយទៀតហើយនឹងកដាលបាទកដាលអឺវ៉ាណាន់ឌីញ៉ូនឹងចាស់តិចបាទគាត់គាត់រកចេញដៅការនេះហើយបាទប៉ុន្តែរសារនៅល្អហើយណាមួយតំណាក់តំណងជាមួយនឹងលោកប៉ែបគាត់ថែមមួយឆ្នាំទៀតអញ្ចឹង កដាលគាត់មានមានបំរើការពារបើថាបំរើប្រយុទ្ធគឺគាត់មានតែបំរើការពារមានតែរ៉ូទ្រីនិងហ្វឺណាន់ឌីញ៉ូហើយគូដូកាន់ក៏អត់សូវល្អដូចមុនដែរបាទអញ្ចឹងគឺបើគាត់បន្ថែមកដាលមួយទៀតល្អបាទគាត់ថាគាត់ទិញជេគ្រីលីសមកគឺបំរើបំរើប្រយុទ្ធនៅខាងលើហើយបាទនៅបំរើកដាលមួយទៀតដែលជំនួសហ្វឺណាន់ឌីញ៉ូដែលគាត់នឹងចំណាស់តិចបាទបាទបាទ ហើយចុះសម្រាប់តំបន់ប្រយុទ្ធកដាលវិញគិតថាគួរតែរកបានអ្នកណាបើសិនជាឆ្នាំនេះបែរទៅជាផ្លាត់ស្នៀតយក Hurricane អត់បាននេះបាទ Hurricane តាំងពីអីគេបញ្ហាចចាមរាមមកជាមួយ Manchester មកដល់មកដល់ Spurs បច្ចុប្បន្ន Hurricane អត់ទាន់ឃើញសុទ្ធចូលមកគ្រាប់ទេបាទដូចជានៅ Premier League Premier League ដូចបានមកគ្រាប់ហើយបានមកគ្រាប់បានតាំងទៀតអញ្ចឹងវាថា Hurricane ឆ្នាំមុនខណ្ឌខណ្ឌ Hurricane ឆ្នាំមុនខណ្ឌខណ្ឌខ្លំកញ្ចែមកក៏អាចបានមកគ្រាប់ដែរពីរដែរសុនណា បាទបាទហ្នឹងហើយអត់តែឃើញ Spurs សុទ្ធចូលចុចតែមើលណាណាគេសុទ្ធចូលខេបាទអត់បាទហ្នឹងអាសើចអីយ៉ាងម៉េចអញ្ចឹង Man City អាចនឹងអាចនឹងបំបាយគូដើមរបស់គាត់បំបាយគូដើមរបស់គាត់អញ្ចឹង Man City បើសិនជាយក Haaland មកបាទហ្នឹងក្រៅ Premier League ហើយបាទបាទ Haaland នេះសុទ្ធសុទ្ធមក51ប្រកួតសុទ្ធ51គ្រាប់បាទតែបច្ចុប្បន្នគឺសូថាខាង Dortmund ហ្នឹងកំពុងតែតាក់ទងជាមួយនឹងខ្សែប្រជុំរបស់ Salzburg បាទព្រោះថាអាចថា Haaland ចេញចូលខ្សែយុទ្ធរបស់ Salzburg នឹងវិញបាទបាទនឹងត្រៀមត្រៀមហើយចុះមួយទៀតតាក់ទងនឹងរឿងបញ្ហាចុងក្រោយនេះតាក់ទងជាមួយនឹង Manchester City នេះគឺល្បីល្ហិចល្ហៀងតាក់ទងជាមួយ Robert Lewandowski តើគិតថាអាចនឹងមក Man City ទេនៅខែមករានេះឬក៏មិនដែរបាទសម្រាប់ខ្ញុំខ្ញុំគិតថា Lewandowski ប្រហែលជាមិនមកទេព្រោះថាដំណឹងចុងក្រោយគឺ Lewandowski គាត់ចង់ទៅ Real បាទគាត់ចង់ទៅ Real អញ្ចឹង បើគាត់ចង់ទៅរៀលវ័យរបស់គាត់ប៉ុណ្ណេះទៅរៀលក៏ល្អដែរបើថាមកអង់គ្លេសអាចនឹងពិបាកដែរបាទថា Lewandowski យើងឃើញគាត់សុទ្ធអាសាសុទ្ធចូលមែននៅនៅ Bundesliga ប៉ុន្តែបើមកអង់គ្លេសมันងាយស្រួលដូច Bundesliga គាត់នៅ Bayern គឺគាត់សឹងតែឈរចាំសុនក៏បានដែរបើ Bayern ពីក្រោមមកស្មើគ្នាល្អបាទបាទ តែខ្ញុំគិតថាបើសិនជាខ្ញុំវិញណាខ្ញុំគិតថាប្រហែលជាពិបាកបន្តិចសម្រាប់ Real Madrid គឺកម្រយកកីឡាករដែលមានវ័យ30ឆ្នាំចូលក្នុងក្រុមបាទពិបាកមែនតើកន្លែងនេះតែបើទៅបាសេអាចបាទសម្រាប់ Robert Lewandowski ប៉ុន្តែខ្ញុំគិតថាមិនទៅទេបើទៅក៏មិនកើតដែរ Robert Lewandowski សល់ពេលមួយកុងកុងត្រាសល់ពេលមួយឆ្នាំទៀតហ៎បាទ2023ហ៎បានចប់សម្រាប់ Robert Lewandowski បាទគ្រាន់ថាមករយៈចុងក្រោយនេះមិនសូវត្រូវគ្នាមួយបាយ័នដោយសារ Robert Lewandowski ចង់បានបាទលុយថែមបាទចង់តម្លើងប្រាក់ខែបាទប៉ុន្តែឥឡូវនេះបើយើងមុនិចប្រហែលជាមិនអនុញ្ញាតឲ្យ Robert Lewandowski ទៅ Manchester City ទេព្រោះថាឥឡូវនេះកំពុងតែប្រកួតប្រជែងគ្នានៅ UEFA Champions League បាទมันអាចឲ្យគេហៅថាហុចកំបិតឲ្យគេបានទេបាទអត់បានទេបាទបើសិនជាបាយ័នអត់ Lewandowski ក៏រឿងយ៉ាប់ដែរបាទព្រោះថាតែបើ ភាគច្រើនបើយន់ក៏អត់សូវទិញពីពីក្រៅមកច្រើនទេគាត់ទិញដៃគូរបស់គាត់ទិញពីដាត់បានទិញពី lipstick ទិញអីបាទទិញក្រុមណារឿងឡើងជើងទិញកីឡាករហ្នឹងមកថាឡើងខ្លាំងទិញដល់គ្រូទៀតបាទមិនបានអញ្ចឹងអញ្ចឹងបានបើយន់លេងតែបាក់រដាលរកាលអីបាទសឹងតែត្រៀមលើកពៀនបាត់ហើយបាទសំគូប្រជែងច្រើនបាទគាត់ថាគាត់ភាគច្រើនគាត់ទិញនៅក្នុង Bundesliga ហ្នឹងបាទអត់យកមកពីក្រៅបាទបាទដល់យើងបន្តទៀត បាទចត្រាស្មោះបាទតានីពីអាសណលបានលេង top 3 top 4អត់បាទឥឡូវនេះ fan អាសណលដូចគ្នាទេជាមួយនឹងលោកម៉ៃជាតិមើលគឺថាទៅរួចអត់បាទក្រុមយើងនេះទៅរួចទៅទេបាទសម្រាប់អាសណលអាសណលបាទអាសណលបាច់ពៀនទេតែ top 3 top 4ហ្នឹងមើលទៅរួចអត់អាសណលឆ្នាំនេះបើថាឲ្យនិយាយមួយនិយាយយកពៀនក៏ក៏ទៅអត់រួចដែរបាទគឺឆ្នាំនេះអាសណលអត់តែបានចូល top 4ហ្នឹងគឺជាតាមសមិទ្ធផលធំហើយឆ្នាំនេះតែអាចអត់មើលទៅបាទតែ អាចនឹងតឹងតិចបាទអាចនឹងតឹងបើថាចន្លោះប៉ុន្តែមិនមិនធ្លាក់ពេកទេអាសនលអាចនឹងចន្លោះពីលេខ4ដល់លេខ6លេខ7បាទបាទនៅលេខ4លេខ5លេខ6អីហ្នឹងបាទលេខបើថាធ្លាក់ជើងខ្លាំងដល់លេខ7បាទថាឡើងជើងខ្លាំងអាចធ្វើលេខ4ទេបាទតែអតេតាបើសិនជាដឹកនាំអាសនលអត់តែបានចូល top 4អាហ្នឹងជាជោគជ័យធំរបស់គាត់ហើយដឹងហើយបាទជោគជ័យធំរបស់គាត់បើថាបើយើងប្រៀបធៀបកីឡាករអាសនលជាមួយនឹងលីវើពូលមួយអឺ Manchester City ជាមួយ Chelsea Arsenal នឹងយ៉ាប់ជាងបន្តិចប៉ុន្តែបើជាមួយ នឹងធំ Man U ធំ Spurs អីមិនស្គាល់តែ Man U គេនឹងលើបន្តិចដែរបាទបាទបាទតែលើបន្តិចសារអីសារ Man U ចាយលុយច្រើនជាងបាទគេ Man U ចាយកីឡាករមាននិយាយរួមក្រុមគេភាគច្រើនសារ90លាន100លានអញ្ចឹងអាសនៈទិញមក20លាន10លានអីចឹងបាទទិញមកក្មេងក្មេងទុកបដោះហើយច្បោកជាមួយនឹងកីឡាករចាស់ចាស់ខ្លះអញ្ចឹងអាសនៈបើថាធំ top 4គឺជោគជ័យធំឆ្នាំនេះបាទបាទបាទ ហើយបើសិនជាយើងនិយាយចង់បានពៀនហ្នឹងវាតឹងណាស់សម្រាប់ Arsenal បាទមានប្រិមិត្តលើកឡើងថាបាន FA ហ្នឹងវាគ្រាន់បាល់ហើយ FA ទៅបាន EFL Cup អីហ្នឹងបាទគ្រូសំបាទគ្រូសំហើយបាទតែបើសិនជាយើងនិយាយក្នុងការដណ្ដើម Top 4សប្តាហ៍នេះ Arsenal ក៏តឹងដែរបាទបាទมันងាយមិនទេបើយើងក៏លេចមកមើលបច្ចុប្បន្ននេះយើងឃើញមានតែ Chelsea បាទ Man City Liverpool គេដឹងតែ Top 3ហើយ បាទហើយបើយើងក៏លេចមើល top 4នឹងកំពុងដដើមគ្នា complete West Ham គេកំពុងល្អបាទ West Ham កំពុងឡើងជើង Spurs ធ្វើអញ្ចឹងណាតែឥឡូវនេះ Spurs ក៏យើងគ្រាន់ខ្លះបាទហើយសម្រាប់ Man U កីឡាករគេតាមដូរគ្រូនោះលេងគ្រាន់បើដែរបាទសិតតែកំពុងតែប្រកួតប្រជែងគ្នាហើយ Arsenal បច្ចុប្បន្នប្រិយមិត្តឃើញហើយមានឡើងមានចុះបាទវាសនាមិនទៀងណាបាទជួនលិចជួនដែតថ្ងៃខ្លះលេអាសនលលេងល្អល្អមែនបាទថ្ងៃខ្លះលេអកើតមើលទៅគឺមិនកើតទេ បាទហើយការប្រកួតចុងក្រោយរបស់ផុតរបស់គាត់បាយទៅជាចាញ់អេវ៉ាតុនទៅទៀតអាហ្នឹងគឺជាផលមួយដែលលំបាកឲ្យសម្រាប់គាត់ប៉ុន្តែខ្ញុំមើលទៅគឺការប្រកួតហ្នឹងក៏វាជាការសយរបស់គាត់ដែរបាទអញ្ចឹងណាបាទហើយសម្រាប់អាសនោបើសិនជាយើងនិយាយថាសួរថាពៀនអត់ខ្ញុំគិតថាមិនទេហើយបើសិនជាយើងនិយាយរឿង top 4វិញខ្ញុំសូមផ្ដល់ថាវារឹតតែវាតឹងទៅទៀតហើយបាទសម្រាប់អាសនោមិនស្រួលប៉ុន្មានទេ បាទព្រោះតែតាំងពីដើមឆ្នាំមកលោកអាទេតាអត់មានប៉ងចង់បានពៀនទេគាត់ថាគាត់នឹងជួយឲ្យក្រុមបាន top 4បាទ top 4បាទ top 4ហើយនឹងបណ្ដោះកីឡាករក្មេង តាមគោលការណ៍របស់ក្លឹបបាទសម្បីតែ Leicester ឯងគួរសមណាបាទនិយាយរួមបើមិនបាន top 4បានថាបានធ្វើ Europa League ក៏ជោគជ័យដែរបាទបាទបើឲ្យកំឲ្យគេ fan មកអាប់ខ្លាំងពេកថា fan អត់តែនិយាយរឿងឈ្នះការប្រកួតផ្សេងផ្សេងគឺគេទាញចូល UEL បាទបាទ Champions League អីបាទអញ្ចឹងក៏បានចូល Europa League អីមួយមកអញ្ចឹងបាទបាទដឹងទៅស្អីទេបាទដឹងជាប់ top 4ទៅលេង UEFA Champions League នឹងបានស្អីទៅដល់នឹងធ្លាក់វគ្គជម្រុះក្នុងពូលទេបានតែកំដរគេបានកំដរគេនឹងឯងបាទរឿង XXX ឯងឡងអត់ដឹងទេរឿង XXX ស្រាវជ្រាវខ្លួនឯងបាទតុងរធីបាទប្រយុទ្ធអូសអាសណល បាទសម្រាប់ខ្ញុំវិញខ្ញុំគិតថាសម្រាប់អាសនលមកដល់ពេលនេះដល់ពេលដែលត្រូវជំរុះចេញហើយបាទអ៊ូបាមួយយ៉ាងឡាកាសេតអីដល់ពេលហើយចាស់ចោលហើយទាន់គាត់នៅមានតម្លៃដែលអាចលក់បានលក់ចេញទៅយកលុយខ្លះមករកកីឡាករក្មេងផ្សេងផ្សេងទៀតបាទមកដល់ពេលនេះសម្រាប់អាសនលដូចជាកំពុងតាក់ទងបាទជាមួយនឹងខ្សែប្រយុទ្ធថ្មីពីរបីនាក់តែតើដឹងបានម្នាក់ណាទេកំពុងព្យាយាមតាក់ទង បើអញ្ចឹងអត់ទាន់អាចនិយាយបានថាតើនឹងបានកីឡាកររូបណាឲ្យពិតប្រាកដទេនៅក្នុងរដូវកាលឬក៏ខែមករាខាងមុខនេះដែលកំពុងចរចាមែនតើហើយតម្លៃក្នុងការទិញដូចជាមិនច្រើនប្រហែលដែរទេ40លាននេះជាងទេ បាទអញ្ចឹងបើសិនជាយើងនិយាយអាសនលនៅពេលនេះគឺមិនទាន់អាចទៅណារួចទេគ្រាន់ថាបើសិនជាយើង អាចនិយាយថាខ្សែប្រយុទ្ធរបស់គាត់ប្រកបជាមានអាដូឧបាមួយយ៉ាងហើយមួយឡាកាសេតមិនខ្ញុំគិតថាប្រហែលជាមានភាពល្អប្រសើរជាងហ្នឹងបាទព្រោះថាបើសិនជាយើងកលេចឧបាមួយយ៉ាងមកដល់សប្តាហ៍ថ្ងៃនេះ ពេលខ្លះគាត់លេងអត់ទៅមុខទេបាទលេងទៅអត់មុខទេបាទយើងឃើញហើយពេលខ្លះរត់នៅទៅមុខមិនរួចទេរត់មួយគេអត់ឈ្នះគេទេបាទអ៊ូបាមួយយ៉ាងបច្ចុប្បន្នមិនដូចអ៊ូបាមួយយ៉ាងកាលពី3ឆ្នាំមុនទេបាទយ៉ាប់យើណាស់បាទបាទចាញ់ក្មេងៗហើយនិយាយរួមអាសនលបើសិនជាចង់ពង្រឹងក្រុមបន្ថែមបាទគឺត្រូវធ្វើម៉េចទិញកីឡាករឲ្យបាន2នាក់បាទបាទបាទជាពិសេសខាងលើហ្នឹងហ្មងបាទគឺដូឡាកាសែតឬក៏អ៊ូបាមីយ៉ាង PP 3នាក់ហ្នឹង អាចបាយចេញ2នាក់បាទថែម2អីទៀតមកអ្នកមម2ទៀតមកគឺអាចនឹងល្អហើយបាទប្រយុទ្ធអ្នកច្បាស់មួយតែបច្ចុប្បន្ននេះអាសនអត់សូវមាន ប្រយុទ្ធច្បាស់ទេបាទមានតែឧបាមួយយ៉ាងណាមួយមិនដាសូត្រចូលទៀតបាទច្បាស់តែក្មេងៗសុទ្ធក្រមអីចឹងដាក់ប្រយុទ្ធមួយឲ្យច្បាស់មួយឬក៏2នាក់ទៀតមកដើម្បីឆ្លាស់គ្នាមកសាកាស្មីតរ៉ូអីគាត់អូឌីកាតគាត់រុញពីក្រោមទៅល្អហើយបាទបាទបើពឹងក្មេងៗហ្នឹងក៏ពិបាកជាមួយគេដែរបាទបាទ ប៉ុន្តែបើសិនជាជ្រុលមកក្មេងក្មេងនឹងអស់រមងទៅបាទកណាកោចាស់ចាស់សម្រុះចេញសិនទៅ បាទបញ្ជ្រុលអញ្ចឹងហើយលើកកីឡាករក្មេងៗមកច្រើនមកហើយយើងឃើញឥឡូវនេះសាកាកង្រាន់បាល់ Martin Odegaard Smith Rowe សិតតែកីឡាករក្មេងៗកំពុងតែពុះកជ្រោជាមួយនឹងការប្រកួតបាទហើយយើងកុំតាន់មើងងាយគាត់គាត់ក្មេងៗមែនប៉ុន្តែរដូវកាលក្រោយគាត់ទៅជាចាស់វិញគាត់ក្មេងរដូវកាលហ្នឹងតែរដូវកាលក្រោយគាត់ចាស់ហើយបាទអញ្ចឹងគាត់មិនតែក្មេងទេប៉ុន្មានសិតតែអ្នកខ្ទង់ចន្លង20ហើយបាទមិនមែនក្មេងណាស់ណាទេ